ហើយសុខស្ដីណាបានស្រីស្អាតរូបស្រស់កំពស់1ម៉ែត្រពីដីពេលចេញដើរទៅណាទៅណីអ្នកដៃស្បែកជើងកែងពូពូធ្វើពីក្រោយឲ្យបងប្រហោងពូព្រោះតែខ្លាចអូនដើរធ្លាក់លូណូណូមិនហ៊ានស្រមៃអីសុខស្ដីណាបានស្រីស្អាតរូបស្រស់កំពស់1ម៉ែត្រពីដីពេលចេញដើរទៅណាទៅណីពាក់ដៃស្បែកជើងកែងពូពូមើលពីក្រោយឲ្យបងប្រហោងពូព្រោះតែខ្លាចអូនដើរធ្លាក់លូ ខ្លួនធ្ងន់នឹងថ្ងៃនៅកម្មវិធី គេមែនទេជីវ៉ាគេចេញពីផ្ទះបានពាក់កណ្ដាលផ្លូវស្រាប់តែភៀងមកបាត់ទៅទឹកជោគហាហានៅព្រៅដីឥតស្អិតកង់ម៉ូតូអស់ដល់ស្បែកជើងចោលបដើយ៉ាង សង្ហាមើលមួយក្រឡេសឹកតែបែកអរ៉ាព្រោះតែច្រឡំថាម៉ូតូទៅមុខខ្លួនឯងកំពស់ម៉ែត្រពីរ ដីស្អាតរូបស្រកម្ពស់1ម៉ែត្រពីដីសមនឹងបង1ម៉ែត្រ68ស្រីអើយកុំនៅស្រឡាញ់ប្រុសពូស្រឡាញ់បងអូនដោះក្បាលពូព្រោះបងពូកែធ្វើហូបឆ្ងាញ់ព្រោះបងពូកែធ្វើហូបឆ្ងាញ់កុំខឹងបងណាបាបស្រីស្អាតរូបស្រកម្ពស់1ម៉ែត្រពីដីសមនឹងបង1ម៉ែត្រ68ស្រីអើយកុំនៅស្រឡាញ់ប្រុសពូស្រឡាញ់បងអូនដោះក្បាលពូ ព្រៀងមកបាត់ទៅទឹកជោគអាហាទៅទៅដីឥតស្អិតកំតោអស់ដល់ស្បែកជើងចោលបណ្ដាយ៉ាងសង្ហាមើលមួយក្រឡេតសិតតែបែកអស់